ថ្ងៃភ្លើងអានេះលក់គ្រឿងបាញ់ស្មៅបងប្អូននេះអា fit and wit នេះគឺបាញ់បាញ់ស្មៅឲ្យល្អតែងាប់អាស្មៅដែលយើងអត់ចង់បានវាល្អអាស្មៅដែលយើងចង់បានពេលយើងដាំស្មៅបងប្អូន កន្លែងនេះកន្លែងគេលក់គ្រឿងអាំងសាច់បាទនេះណាគេចង់អាំងសាច់ធ្វើ barbecue មកកន្លែងនេះមកបាទមិនចេះខ្វះទេស្អីក៏មានដែរនេះបាទអាំងសាច់ចង់អាទូចក៏មានអាធំក៏មានអ្នកមានគេអ្នកចង់មកទិញហ្នឹងឃើញទេបងប្អូននេះ អានឹងស្របដាប់អាំងសាច់គេអ្នកចូលចិត្តស៊ីអាំងសាច់អានេះអាំងរបៀបបុរាណអានេះមានឡមានអីខ្ញុំមានអានេះមួយដែរតែចំនួនចាស់ដុតខ្ជូងអានេះអានេះក៏នៅដុតខ្ជូងដែរដុតខ្ជូងដូចគ្នាពោះដុតផ្ទះញ៉ាំអត់សូវឆ្ងាញ់ប៉ុន្មានទេ ដុតខ្ជូងញ៉ាំឆ្ងាញ់ជាងបាទតែអញ្ចឹងគេចូលចិត្តស៊ីអាដុតខ្ជូងជាងបាទអាកាសវាស្រួលយើងគាត់តែកេះដែលកេះដាក់មួយញ៉ាច់មកគឺដុតបានស៊ីតែខ្ជូងបាទពិបាកដុតខ្ជូងវាត្រូវមានប្រដាប់ផិនវាបាទនេះសក់ខ្ជូងនេះបងប្អូននេះយើងចង់ដុតខ្ជូងនេះខ្ជូងក៏មានអោសក៏មាននេះ អាហ្នឹងក៏អស់សម្រាប់ដុតអាំងសាច់ដែរបាទហើយនេះណាចង់ស៊ីនេះគះហើយបាទបងប្អូនណាខ្លះស្គាល់បាទបាទនេះធំហើយបាទដើរបងឯងទៅសពនៅស្រុកនេះគេហៅបានវិញបងប្អូនអានេះវាលក់សពលក់គ្រប់ ខាងនេះហើយខាងនេះគេលក់ស្លោះបងប្អូនស្រុកខ្មែរយើងហៅស្លោះវាទៅដោតនៅក្នុងដែរណោកន្លែងចាដិនអីទៅយកវាមានស្លោះនេះគ្រឿង បាទគ្រឿងគេដាក់ខាងក្រៅបាទសម្រាប់ដេករំហែកាយលេងអីចឹងទៅណាដាក់ក្រោយផ្ទះក្រោយអីបាទបងប្អូនហ្នឹងហ៎ចង់ទេនឹងមួយហ៎ ប្រហែលចុំប្រើហ្គាសទេហ៎ធ្ងក់ជូរ100ដុល្លារបងប្អូននេះឆ្ងាយពីណាយនេះដុតខ្ជូងឯងហើយ baby ទៀតទូចេះនេះអត់ធំទេ អស់នេះអានេះចេះចេះអូអូខ្ជុំអត់អត់កើតអត់មានប្រហោងអត់មានអីចឹងនេះមកអានេះមកផ្សេង